នៅព្រឹកថ្ងៃទី10ខែធ្នូនេះនៅក្នុងការដ្ឋានក្បាលខេត្តស្រុកមុខកំពុងតែបានរៀបចំបង្ហាញនៅក្រមសមត្ថភាពនៃគុកចិនចាប់សម្រិទ្ធចំនួន3នាក់ដែលស្នងការដ្ឋានក្បាលខេត្តស្រុកមុខបានបង្ក្រាបតាពីយប់មិញគុកចិននេះគឺជាប្រភេទគុកក្រមចាប់សម្រិទ្ធមកពីស្រុកចិនបានធ្វើសកម្មភាពចាប់ជនរងគ្រោះសម្រិទ្ធជាប្រាក់ ហើយត្រូវបានលោកឧត្តមស្នេហ៍តូក្នុងការនគរបាលខេត្តសែននោះដឹកនាំប្រមការខាងក្រៅបានទាំងស្រុងកាលពីយប់ថ្ងៃទី9ខែធ្នូកន្លងទៅនេះហើយព្រឹកនេះដែរហើយលោកឧត្តមស្នេហ៍តូសួនរនេះក្នុងការនគរបាលខេត្តសែននោះបាននៅកំពុងអនុញ្ញាតធ្វើបទសម្ភាសន៍មួយគឺអ្នកសារព័ត៌មានអំពី សកម្មភាពនៅអំពើកាត់កម្រិតកន្លងមកតាមមានការអញ្ញាតពីអាដាមពីអាដាមនៃប្រទេសទឹកកាត់តាមប្របាទជាតែដល់អាការយើងខ្ញុំបង្ហាញដល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានជាតិអន្តរជាតិជាពិសេសដោយមានការល្អសម្រាប់ខេត្ត ច្បាស់ហ្នឹងគឺប្រងការយើងខ្ញុំបានធ្វើការបង្ហាញនៅក្នុងគឺសំស្័យជាក្នុងគឺជាចិនចាប់ទៅគឺជាចិនគ្នាឯងនៅក្នុងខេត្តតាស៊ីលុកនេះគឺជាកិច្ចប្រតិបត្តិការមួយរយៈពេល11ម៉ោងរបស់គណៈស្នងការប្របាទខេត្តដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តមនាយដល់ដល់ស្ដី មេធាវីរកតកការរបស់ជាតិបញ្ជាទៅទីយុស្ថាន2ដើម្បីសហការជាមួយកងការកបាខេត្តកាទីលុកគឺមានយុស្ថានកណ្ដាលសន្តិសុខទីក្រុងដែលអគ្គកងការកបាជាតិនិងនាយកដ្ឋានអង្គតរបស់ក្រសួងអប់រំយើងបាទសហការគ្នាភាគទៅលើករណីចាប់ប្រព្រឹត្តចិននិងទឹកចិត្តចិនគេឯងនេះគឺសូមជម្រាបជូនថាពីពីយប់បាទពីយប់ថ្ងៃទី បាទទីទីភ្លឺទី9វាម៉ោង00:20នាទីជាងនេះគឺទុនសង្ស័យនេះបានរៀបចំកម្ពុជាជាមុនបាទទុនសង្ស័យយ៉ាង3នាក់នេះរៀបកម្ពុជាចាប់ទុនសង្ស័យដែលជាជាងក្រុមសម្ដែងសម្ដងញៀវនៅកាស៊ីណូទី2នៅខេត្តកែបដើម្បីជំរិតជាប្រាក់ នេះគឺជាជំនាញទី1របស់ជនសង្ស័យត្រូវចាស់បាទហើយសកម្មភាពនេះគឺជនសង្ស័យបានធ្វើទៅទេខ្ញុំសំរុំជនសង្ស័យនេះបានធ្វើសកម្មភាពបានបានដោយតាមជំនុំពុកតាំងពីម៉ោង6ល្ងាចដល់18គឺតាមសកម្មភាពយើងយើងធ្វើព្រោះដោយសារជនសង្ស័យនេះបានចូលមកប្រទេសកម្ពុជាចាប់ពីថ្ងៃខែ11ម្លេះបាទ ចូលច្រកទ្វារអន្តរជាតិកូនចុងយើងគឺចាប់ពីខែ11ហើយជនសង្ស័យនេះគឺបានមានគម្រោងគឺថាមកគឺបង្កើតមុខរបរគ្មានអីក្រៅពីរៀបរងចាក់ពិនិត្យជនជាតិចិនដែលមានបាត់ទៀតនៅខេត្តព្រះសីហនុនេះគឺគេមានលេខរៀងរបស់គេហើយទី1ខេត្តអីបានថាខ្ញុំជំរាបគឺប៉ាសពតទាំង3បាទប៉ាសពតទាំង3គឺប៉ាសពតទាំង3នេះរបស់ជនសង្ស័យនេះគឺប៉ាសពតត្រឹមត្រូវផ្លូវការតែស្គាល់ដែរ បាទប៉ះពាល់តែបីគឺជាប៉ះពាល់ត្រឹមត្រូវឆ្លងឆ្លងដែនដោយមានប្រសិទ្ធភាពទី2គឺធ្វើប៉ាសពតតែខ្លាយពីប្រទេសចិនមួយបាទតែដោយមានដាក់រូបថតសមាជិករបស់គេម្នាក់តែដូរឈ្មោះតែខែកណ្ដាលឆ្នាំកណ្ដាលតែនេះដល់ធ្វើប៉ាសពតតែខ្លាយមួយដាក់តាមខ្លួនគឺសូមជម្រាបជូនថាប៉ាសពតតែខ្លាយនេះគឺសម្រាប់ទុកជួលស្រាប់ជួលមធ្យោបាយ គ្រប់ប្រភេទដើម្បីធ្វើសកម្មភាពពួកគេធ្វើសកម្មភាពគេជួលសុបាយមួយគេដាក់បាសពតខ្សែខ្លាយនេះបាទគេធ្វើបានសម្រាប់មកករណីនេះគេទៅយកប៉ាសពតនេះទៅជួលសុបាយមួយទៀតគេមិនទុកបកសោដាឲ្យច្បាស់ចិត្តយូរទេបាទនេះគឺជាសកម្មភាពរបស់ជនសង្ស័យដែលត្រៀមរៀបចំគ្រូការជំនុនគ្រូទុកជំនុនក្នុងករណីមុខរបរចាក់ចម្រិតបាទ ទី2គឺគេបានជួលរថយន្តរួចហើយគឺ AX 300បាទណាដែលមានគ្រឿងស្រាប់នេះបាទ AX 300សម្រាប់ធ្វើមធ្យោបាយឬកម្មភាពទី2គាត់ជួលផ្ទះបាទជួលផ្ទះនៅក្នុងសកាត់4នៅ BX2 ណាផ្លូវពីដាប់ការនេះគឺផ្ទះល្វែងបាទសម្រាប់ស្នាក់នៅនិងសម្រាប់